ចឹងសេចក្តី ប្រកាន់នេះមិនមែនចាស់មិនមែនក្មេងទេគឺទូតោសៈមូលចិត្តអញ្ចឹងបើសិនជាយើងរៀនឲ្យវាឃើញច្បាស់ពីសភាពចិត្តនឹងទៅយើងនឹងឃើញទៅដល់ទូសភាវៈរបស់វាហ្នឹងហើយអញ្ចឹងបានយើងងាយរកវិធីព្យាបាលវាទោះតែយើងរៀនពីវាប្រៀបដូចជាមេរោគអញ្ចឹងបើយើងគ្រាន់តែដឹងថាអត់ស្រួលខ្លួនតែយើងអត់ដឹងថាមេរោគអីយើងលេបថ្នាំអត់ត្រូវទេ ចឹងបានពពុទ្ធចាំបាច់ឲ្យយើងរៀនឲ្យស្គាល់ហ្នឹងហើយមុននឹងយើងចង់រស់សុខហ្នឹងយើងស្គាល់ទុកអត់ណាប៉ុន្តែយើងទៅវត្តរាល់ថ្ងៃយើងធ្វើបន់រាល់ថ្ងៃយើងចិត្តតែចង់សុខមុនដឹងទុកយើងទ្រាំមួយទុកអត់បានយើងទៅចង់បានសេចក្តីសុខហើយវាអត់បានទេពីព្រោះអីពីព្រោះដូចខ្មែរនិយាយចឹងថាពេលយើងឈឺយើងចង់ជាហ្មងដោយមិនស្គាល់រោគចឹងដើម្បីឲ្យចង់ឲ្យបានជាវាតលតែពិនិត្យឲ្យឃើញថារោគហ្នឹងស្អីគេ ណាតើឃើញរោគនឹងស្អីទៅយើងដាក់ថ្នាំទៅវាហើយជានឹងហើយចឹងការស្គាល់សេចក្តីទុកនឹងជាស្អីគឺជារឿងសំខាន់ដូចគ្នានឹងពេទ្យមុននឹងព្យាបាលស្គាល់ថារោគនឹងរោគអីគឺជារឿងសំខាន់កុំតន់ចង់បានជា ស្គាល់រោគសិនដែលយើងទៅយកលឹមមួកទៅពិនិត្យយកកំហាក់ទៅពិនិត្យយកឈាមទៅពិនិត្យទៅឆ្កឹះសាច់មើលគេមិនមែនពិនិត្យរោជាទេគឺពិនិត្យរោគ គឺធ្វើរោគវិនិច្ឆ័យមិនមែនរោគសុខវិនិច្ឆ័យទេណែណារោគរោគវិនិច្ឆ័យពេទ្យបង្កើតអាឧបករណ៍ឆ្លោះដល់ច្រើនណាគឺឆ្លោះរោគមេរោគហ្នឹងហ្មងដើម្បីព្យាបាលមេរោគជាងណាប៉ិនយើងយើងដើរប្រច្រាស់សត្វលោកយើងដើរប្រច្រាស់ប្រកេនចហានលោកក៏ចង់បានសុខដុតធូបក៏ចង់បានសុខអឺ ធ្វើអី Merry Christmas ក៏ចង់បានសុខ Happy ចង់បានតែ Happy មកហ្មង Happy Happy ឆ្លោះគ្នា Happy Happy ឆ្លោះគ្នាដោយសារអីដោយសារដូចទឹកនៅក្នុងកែវនោះវាសិតតែកកយើងចេះចង់បានទឹកថ្លាហ្នឹងកកយើងអត់ច្រោះហ្នឹងតែកឡកបន្តិចខ្វល់តែកឡកបន្តិចខ្វល់ហ្នឹងចង់បាន សុខត្រូវស្គាល់ទុក្ខ ចឹងបាននៅពេលដែលព្រះសម្មាសម្ពុទ្ធគង់នៅភិក្ខុតែងតែមកស្ដាប់មកសិក្សា ក្នុង សំណាក់ព្រះអង្គហើយព្រះអង្គសួរថាមនាលភិក្ខុទាំងឡាយបើសិនបើមានគេសួរអ្នក ទាំងឡាយថាតើហេតុអីបានជាអ្នកចូលចិត្តមកសិក្សា ព្រហ្មចរិយធម៌នេះណាបើសួរក្នុងសង្គមបរិស័ទយើងប្រកាសជាចង់បានសុខឯអាត្មាគិត ទៅវត្តនោះចង់បានសុខនឹងហ្មងប្រច្រាស់នៅពេលនោះព្រះអង្គឲ្យចម្លើយថាមនាភិក្ខុទាំងឡាយបើមានគេសួរអ្នកថាហេតុអ្វី បានជាអ្នកចូលចិត្តមកសិក្សានៅសាសនាព្រហ្មចរិយធម៌នេះចម្លើយ ដែល ត្រឹមត្រូវ បំផុតនោះ គឺដើម្បីកំណត់ ដឹង នៅសេចក្តីទុក្ខក្នុងជីវិតនេះគឺរត់ទុក្ខឲ្យឃើញស្អីជាទុក្ខនៅក្នុងជីជីវិត បើអ្នករត់ទុកមិនឃើញអ្នកក៏មិនអាចបានសុខដែរបើអ្នករត់ទុកមិនឃើញអ្នកមិនអាចបានសុខដូចគ្នានឹងពេទ្យបើរោរោគវិនិច្ឆ័យមិនឃើញក៏មិនអាចព្យាបាលបានដូចគ្នាឃើញទេហើយចិត្តតែទៅធ្វើនេះទៅធ្វើនោះអត់ដឹងរោគស្អីឃើញទេរឿងជំនឿផ្ដេសផ្ដាសតាកទួងសួរមិញដឹងរឿង ម្ចាស់ខ្លួននឹងខ្លះខ្លះដែរថាគាត់ស្ដាប់ធូរទៅគាត់យល់តែម្ដាយនៅឲ្យជឿរឿងផ្ដេសផ្ដាស់ចង់ឲ្យទៅផឹកស្រាថ្នាំអីអីហើយដល់គាត់ចេះ ពីរឿងពេទ្យគេមកឲ្យផឹកទេវាពុលដល់កូនឃើញគាត់នៅតាមរឿងបុរាណយូរហើយនោះណាឲ្យទៅរកខ្សែនេះខ្សែនោះពាក់ហើយយើងមើលមើលស្មាស្ដាប់ដុកទ័រមួយងាយថ្ងៃមុនអាខ្សែកថាហ្នឹងពាក់មិនដែលដោះទេណាអានោះនឹងអាពាក់យូរទៅមេរោគនៅជាប់ហ្នឹងឯង អាវយើងតែមួយថ្ងៃយើងដោះដូរយើងបោកតែកថាហ្នឹងដែលដោះហើយណាដោះខ្លះអត់ផ្កែអត់នៅនឹងមេរោគនៅតែហ្នឹងមែនណាហ្នឹងហើយហើយយើងមើលកូនក្មេងខ្លះអាត្មាក៏ធ្លាប់ពាក់ដូចពីក្មេងដល់ពេលហ្នឹងនិយាយបាននឹកឃើញរឿងពីក្មេងពាក់ពាក់ឲ្យយកមកបៀមាត់ចាហើយពាក់មិនដោះទេឡងខ្មៅអ៊ូញមិននឹងធ្វើជាស្អីខ្លះទេបាទឃើញទេ យើងថាឲ្យការពារមេរោគអីគឺបណ្ដុំមេរោគនៅនឹងបណ្ដោយពេលយើងមានដែលដោះវាទុំបីសម្អាតក៏អត់ស្អាតដែរដោយសារវាមូជាប់ហើយណាមូជាប់ហើយហើយងូតទឹកអែលអែលហ្នឹងគ្មានហើយបៀមចិត្តបៀមព្រោះវាប្រៃប្រៃហ៎សុទ្ធក្អែលបែញើបែញើបែកក្អែលដុកទ័រនោះគាត់និយាយថាក្មេងដល់ច្រើនណា ដែលឈឺមានបញ្ហាពាក់ព័ន្ធនឹងសួតពាក់ព័ន្ធនឹងអាផ្លូវកាពះពោះវៀនហ្នឹងណា40%គឺពាក់អានោះមកពីអាហ្នឹងមកពីអាខ្សែកថាមកពីអីហ្នឹងណាវ៉ៃរពាក់កឆ្កេះគំដាលដោះជាភាសាពាក់អាកនេះនឹងអា ពាក់កឲ្យក្មេងវាយកមកបៀមអាត្មាធ្លាប់នឹងទៅនឹកឃើញរសជាតិដល់ពេលនឹងនិយាយអឺត្រូវពីក្មេងអាត្មាយកមកខំយើហើយប្រៃប្រៃ ហើយមិនមែនបៀមឲ្យអត់លេបទេណាវាប្រៃប្រៃបៀមលេបហ្នឹងហើយបៀមលេបស្មាននៅចាំរសជាតិច្បាស់ហ្នឹងចឹងហើយគាត់នៅតែឲ្យធ្វើអញ្ចឹងហើយសម័យគេសិក្សាទៅគេដឹងប្រភពមេរោគយ៉ាងម៉េចយ៉ាងម៉េចគេឲ្យអនាម័យ hygiene ឃើញទេហើយនៅតែទាញគ្នាឲ្យទៅធ្វើចឹងហ្នឹងវាជាផលលំបាកទី1មានមច្ឆាទិដ្ឋិយល់ខុសយល់ ដល់ទៅយល់ខុសគាត់ចង់ឲ្យកូនយល់តាមដែរគាត់បន្ថែមមានអ្នក មួយអញជាម៉ែត្រូវតាមអញណាថែមសេចក្តីប្រកាន់មួយអញជាម៉ែឯងត្រូវតាមអញស៊ីចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ថាបបការីជនដ៏កម្រក្នុងលោកអ្នកដែលមានគុណពិតប្រកបមិនមែន demanding ទេមិនមែន put order ទេមិនមែនបង្កប់បញ្ជាទៅលើមនុស្សដែលខ្លួនឯងជួយទេគឺមនុស្សដែលជួយគេគោរពទឹកចិត្តអ្នក ដែលយើងត្រូវជួយទៀតអានឹងដែលក្របំផុតក្រក្នុងលោកនេះក្រជួយគេដែលមិនចង់បានស្អីមកវិញណាពាក្យថាជួយគេមិនចង់បានវិញសូម្បីតែពីកូនខ្លួនឯងហ្នឹងក៏អត់ចង់តែកតញ្ញូរបស់កូនវាជារឿងរបស់កូនហ្នឹងមិនមែនថា អញចិញ្ចឹមឯងតាំងពីក្រហមមកញ័រត្រូវតែចិញ្ចឹមអញណូមែនអញ្ចឹងតែបង្រៀនកូនឲ្យយល់សេចក្តីល្អអ្វីជាគុណអ្វីជាទោសកូនឲ្យបានប៉ុណ្ណាយកប៉ុណ្ណឹងអត់មែនថាអញជាម៉ែជាឪឯងត្រូវតែយើងនេះអាហ្នឹងតួប្រកាន់តួប្រកាន់ប្រកបដោយតណ្ហា ចង់បានអុយបន្តិចណាក្បាលហែងអញបកើតទេពាក្យហ្នឹងមិនគួរនិយាយ គួរនិយាយម៉ែអ៊ំគួរនិយាយហ្នឹងហើយអានេះ អា7ដោះវាអាចមិនគួរនិយាយបើអ្នកមានគុណពិតប្រាគាត់ហ្នឹងហើយចឹងបានមានពាក្យគេនិយាយសាមញ្ញធម្មតាថាយើងមានគុណលើគេគុំសំដែងគុំសំដែងថាអញអ្នកមានគុណលើគេភាពស្រអាប់ភាពជ្រេះភាពស្នឹមរបស់ អ្នកមានគុណគឺត្រង់អួតគុណ ហ្នឹងហើយភាពស្រអាប់ភាពស្នឹមភាពច្រេះភាពសៅម៉ងរបស់អ្នក ជួយគេគឺអួតគុណថាអញអ្នកជួយគេ ហើយភាពស្រអាប់របស់អ្នកដែលត្រូវគេ ជួយ គឺភាពអកតញ្ញូគឺការមិនដឹងគុណគឺវាមានភាពអាប់ដូចគ្នាពួកអួតចង់បានអីហើយបានអួតហ្នឹងមែនទេ តើអួតថាអញអ្នកមានគុណលើគេចង់បានអីម្យ៉ាងហ៎ទោះបីមិនចង់បានលុយមិនចង់បានកាក់ក៏ចង់ឲ្យគេដឹងថាអញអ្នកជួយនៅក្នុងអំណាចតណ្ហាឃើញហើយតើអួតថាអញអ្នកជួយ អានឹងក្បាលអានឹងអញអ្នកជួយសួរថា feeling របស់គ្នាយ៉ាងម៉េចមែនទេហ្នឹងហើយយើងបញ្ចប់តំណែងតំណងដោយខ្លួនឯងហ្មងហើយមកឃើញច្រើនណាស់ដូចជាអ្នកនៅអូស្ត្រាលីក៏ដោយអ្នកនៅអាមេរិកក៏ដោយ ធនីគេមកចឹងគេមិនសូវបានមកចិត្តអីចឹងឧទាហរណ៍តាំងអំពិលដុសពីអាចអាកពើវិញបឹងអីអីស្មាទៅជួបច្រើនណាស់អ្នកនៅអ្នកនៅអាមេរិកគេដូនម្នាក់និយាយនិយាយយំឃើញទេធនីវាមកឥឡូវវាមិនដឹងនិយាយហូឯងថាអានឹងវាជារឿងអភ័ព្វរបស់គេសេចក្តីល្អរបស់យើងយើងធ្វើរួចហើយមែនទេសេចក្តីល្អរបស់យើងយើងធ្វើរួចហើយបាច់បោបាច់ទេ សេចក្តីល្អរបស់យើងទុកឲ្យអ្នកដែលយើងជួយនោះរលឹកចោះសេចក្តីល្អរបស់យើងដែលធ្វើទៅមិនបាច់បោកប៉ាន់ទេយើងកាន់តែបោកគេកាន់តែបែកអ្នកជួយគេបើកាន់តែយើងកាន់តែបោកគេកាន់តែភ្លេចហើយបើកាន់យើងធម្មតាគេកាន់តែនឹកឃើញព្រោះវាជាបទពិសោធន៍ក្នុងជីវិតរបស់អាត្មា អ្នកជួយពិតប្រកបឲ្យតែជួយដោយសេចក្តីពិតប្រកបតាំងទីតាំងពីយូរហើយនេះវានៅ memory ហ្នឹងវានៅចាំហ្មងចាំហ្មងហើយអ្នកជួយមែនក៏ដោយតែអួតក្តែងក្តែងក្តែងក្តែងមិនដឹងជាយ៉ាងម៉េចចេះភ្លេចភ្លេចម៉េចពួកគេអ្នកបោកទៅហើយយើងចាំបាច់បោកអីបើគេបោកខ្លួនគេទៅហើយមែនអត់ខ្ញុំនិយាយដឹងកាត់ប្រសាទគុណខ្ញុំឲ្យពុំវិញ100 100គុណនឹង100មកគុណនឹងត្រូវចិត្ត ខ្ញុំទៅនៅទីទៀតគាត់ចូលសមួរខ្ញុំបណ្ណាចូលចូលទេចូលចូលទីគាត់ចូលមកឲ្យពងមុនណាតែមើលគុណឆ្លើយសមួរនឹងខូចហ្នឹងនេះស្មាននិយាយទូទៅឯងពូខ្មែរចេះតែលឺអញ្ចឹងហើយតែលឺអញ្ចឹងរវាងអ្នកជួយនិងរវាងអ្នកត្រូវគេជួយកាន់តែបែកគ្នាឲ្យតែរំលើកចុះរំលើកឡើង កាន់តែបែកគ្នាមិនមែនកាន់តែត្រូវគ្នាទេមែនទេកាន់តែត្រូវគ្នាឲ្យតែចេញអាកពើនេះយើងយើងយើងបានជួយ គេឲ្យវាយក្បាលគេអាហ្នឹងជួយឲ្យវាយក្បាលអាហ្នឹងដូច្នេះកាន់តែបែកគ្នាណាហើយអឺម្យ៉ាងទៀតអាត្មា គិតថាសំណួររបស់វលៈដែលសសួររឿងហ្នឹងអាត្មាគិតថាម្ដាយគាត់មិនស្ដាប់ទេបើស្ដាប់ស្ដាប់អ្នកដែលកំពុងបាក់ចិត្តហ្នឹង គាត់អាចស្ដាប់គាត់នៅតែខ្ញុំហ្នឹងហើយអឺដូចបងភេលលើកមិញអញ្ចឹងថាចិត្តយើងម្នាក់ឯងហ្នឹងវាពិបាកគ្រប់គ្រងណាស់ទៅហើយមែនទេចូលតម្រាំតែយើង ទៅគ្រប់គ្រងចិត្តអ្នកដតីហ្នឹងមនុស្សយើងវាយ៉ាប់ឲ្យរឿងសេចក្តីប្រកាន់មិញហ្នឹងការប្រកាន់គឺមានន័យថាចង់ឲ្យគេដូចខ្លួនឯង ចង់ឲ្យគេគិតដូចខ្លួនឯងឥឡូវសាកល្បងបន្តិចទៅរៀនគិតដូចគេវិញមើលកើតអត់យើងជឿថាគេមិនដូចអញសោះអាបញ្ហាទៅហ្នឹងគេនឹងមិនដូចអញសោះឥឡូវបើ ខ្លាំងរៀនគិតឲ្យដូចគេវិញមើលដូចគេអត់ស៊ីហ្នឹងហ្នឹង តាមពិតមនុស្សខ្ជូតរៀងខ្លួន ដូចឡានសេរីផ្សេងគ្នាអញ្ចឹងមែនទេឥឡូវយើងទៅមើលសួនមកផ្កាមកសួនវាមានអាផ្កាខ្ពស់វាមានអាផ្កាទាបវាមានអាផ្កាតូចវាមានអាផ្កាធំវាមានអាផ្កាមានក្លិនវាមានអាផ្កាអត់ក្លិនប៉ិនយើងទៅសួរថាអាណាស្អាតជាងអាណាវាស្អាតរៀងខ្លួនយើងថាកលាបស្អាតឥឡូវសាកកលាបធ្វើខ្លួនឲ្យដូចផ្កាឈូកមើលអត់បានទេ បើនិយាយក្លិនចាញ់ការឈូកលើមែនទេណែការឈូកថាល្អឥឡូវចេញរៀងឲ្យវាខ្លែបខ្លែបដូចកលាបអត់បានអញ្ចឹងមនុស្សគ្រប់គ្នាស្មានថាមានសេចក្តីល្អរៀងខ្លួនគ្រាន់តែយើងមើលសេចក្តីល្អរបស់គេនឹងអត់ឃើញអញ្ចឹងចេះទៅអាកន្លែងកមបន្តិចហ្នឹងគេថាកលាបល្អកលាបល្អកលាបផ្កានឹងដើមសាបឡានអញ្ចឹងបើយើងទៅរកកលាបកុំទៅរកបឡាវា ទៅរកផ្កាវាមែនទេនេះនេះក្លាប់ហ៎ហ្នឹងឥឡូវមាន ពីរហ្នឹងស្អាតខុសគ្នាមែនទេក្លាប់នេះ វាមានស្តប់ស្តប់វាហើយអានេះល្អស្លឹកមែនទេយើងថាណាល្អជាងហ្នឹងហើយណាល្អជាងពីរហ្នឹងយ៉ាងម្នាក់ហ្នឹងហើយយ៉ាងម្នាក់ហើយបើចេះ បើកុំឆ្លោះគ្នាដូចផ្កាទៅមានអីស្អាតឃើញទេអាផ្កាកលាប់ដាក់មួយអាផ្កាតូចតូចដើម្បី ជួយសម្រស់វាឃើញទេណាអាតូចតូចនៅ ទៅវាក៏មិនសូវស្អាតដាក់កលាប់លិចមួយមួយមកស្អាតមនុស្សយើងដូចគ្នាអញ្ចឹងកលាប់វាមិនចង់ឲ្យអាតូចដូចវាទេ ហើយអានេះអញក្រហមហ្នឹងហើយសស្អាតហ្នឹងហើយហ្នឹងតោះគ្នាត្រង់អាទៅហ្នឹងទៅហ្នឹងហ្នឹងហើយ បន្តិចទៀតដល់បន្តិចទៀតដល់ជិតដល់ហ្នឹងហើយបញ្ចប់ធោនេះបាទយកធោណាមកនៅក្រៅធោបាត់ហើយបាត់ចេញក្រៅធោបាត់ហើយមិនរត់ទៅឯងហ្នឹងហើយហើយម្យ៉ាងទៀតដូចជាម្នាក់ដែលកំពុងមានបញ្ហាឧទាហរណ៍ថាអឺ ដោយសារតែមានទិដ្ឋិខុសគ្នាពីម្ដាយហើយលំបាកបំផុតដូចខ្មែរនិយាយចឹងថា បើជាអ្នកដតីឆ្ងាយបន្តិចត្រឹមចដូន មួយអីទៅរៀងរៀងឆ្ងាយបន្តិចឬក៏ផ្ទះខុសគ្នាគ្រាន់តិចតែបើឃើញមុខគ្នារាល់ព្រឹករាល់ល្ងាចនៅផ្ទះជាមួយគ្នាអានឹងពិតជាលំបាកហ្នឹងហើយពិតជាលំបាកហ្នឹងហើយ ដឹងថាចេញចេញទៅរបៀបមិនប៉ិនចេះឥឡូវមិនបាច់ចេញកាយចេញចិត្តមកអឺនិយាយចំពោះគាត់តែហ្មងទៅណាថាដូចនៃខមៈហ្នឹងវាមានពីរមួយដោយកាយមួយទៀតដោយចិត្តអឺឲ្យគាត់លើកចិត្តឲ្យខ្ពស់បន្តិចថាគួរអាណិតម្ដាយនឹងវិញ យើងកុំឃើញថាខ្លួនយើងវាអញ្ចេះវាអញ្ចោះឬក៏ទទួលការស្ដីបន្ទោសពីគាត់ហ្នឹងវាចងត្រឹមប៉ុណ្ណឹងណាចងត្រឹមពាក្យគាត់ស្ដីណាមើលឲ្យធ្លុះបេះដូងរបស់គាត់ថាគាត់រស់សេចក្តីសុខខ្លួនគាត់អត់បានទេម្ដាយនោះបើសិនជាគាត់មានសេចក្តីសុខស្ងប់គាត់មានល្អូច្រើនគាត់មានស្ដីច្រើនគាត់មិនទុះច្រើនចឹងទេមកពីចិត្តគាត់កំពុងតែវ៉ៃរើសធ្វើបាបអានេះដូច កុំព្យូទ័រ virus ចូលអញ្ចឹងណាវាចេញ screen អីផ្ដេសផ្ដាស់ធ្វើអីអត់កើតចេញមកតែរឿងអត់ល្អអញ្ចឹងអាហ្នឹងដែលក្រៅពីការមានសមាទិដ្ឋិក្នុងជំនឿអីផ្ដេសផ្ដាស់ត្រូវយល់អត្តនឹងតិចទៀតត្រូវយល់ថាយើងមិនអាចទៀមទាអីពីគាត់បានទេ ពីព្រោះនៅក្នុងចិត្តគាត់ ពេលហ្នឹងវាអត់មានធាតស្អីដែលយើងចង់បានអញ្ចឹងណា ហើយម្យ៉ាងទៀតយើងយើងអ្នកស្ដាប់ធោះយើងយល់ខ្លះតែគាត់ប្រហែលជាមិនស្ដាប់ទេប្រហែលជាមិនដឹងថាត្រូវគិតម៉េចទេហ្នឹងហើយដល់ចឹងទៅគាត់នៅតែគិតថាអញម៉ែហើយត្រូវតែធ្វើតាមអញគាត់ memory របស់គាត់មានប៉ុណ្ណឹងគាត់ថតបានតែប៉ុណ្ណឹងហើយជាប់ lock បណ្ដោយទីមួយអញម៉ែអញចាស់ជាងអញបង្កើតឯងត្រូវតែតាមអញ គាត់ថតមកអញ្ចឹងក៏អត់តន់បានជួបអ្នក IT ណាជួយ clean អាមេរោគនឹងចេញហើយហើយវាជាប់ lock ទៀតថតចូលថ្មីអត់កើតណាទៅបដៅក៏អត់បានទេ full ដូចទឹកពេញគ្មានចន្លោះដាក់ទេហ្នឹងហើយអញ្ចឹងបើស្មោឲ្យអាត្មាទៅនិយាយជាមួយគាត់ហ្នឹងអត់បានទេពីព្រោះមនុស្ស ដែលអាចទទួលបាននៅការកែប្រែវាត្រូវអាស្រ័យលើកត្តាខ្លួនឯងផងអញ្ចឹងណាអញ្ចឹងខ្មែរចង់និយាយចំពោះអឺថាប្អូនស្រីអញ្ចឹងហ្នឹងថានៅពេលហ្នឹងយើងអត់មានដំណើរចេញផ្លូវកាយកើតពីព្រោះយើងនៅផ្ទះក្នុង បើសិនជាយើងអាចបែកបានដោយវិធីណាអានឹងវាជារឿងមួយក៏ប៉ុន្តែក្នុងករណីដែលយើងទៅណាអត់កើតដែលយើងនៅជាមួយគ្នាអញ្ចឹងកុំភ្លេចសិក្សាពីខ្លួនឯងឈប់ដាក់ចិត្តនៅលើកត់រៀនដាក់ចិត្តនៅលើខ្លួនខ្លួនឯងព្រោះការកើតទុកវាត្រូវតែកើតទុកតាមអាយតនៈហ្នឹង គ្មានទុកណាមួយ វាចូលទៅដោតដល់បេះដូងយើងតែហ្មងទេគ្មានវាលេងតែយើងអនុញ្ញាតអនុញ្ញាត មានន័យថាយើងចងទុកព្រោះអីព្រោះពាក្យគាត់ស្ដីអាត្មាគិតថាវាមិនមែនស្ដីតែមួយថ្ងៃស្ដីច្រើនថ្ងៃរាល់ដងព្រឹកត្រង់ល្ងាចអីចឹងចាស់ប៉ុន្តែចិត្តយើងវាចងចងរហូតដល់បាក់ទឹកចិត្តដល់រាល់ថ្ងៃហ្នឹងដោយសារអីយើងបោកអាកន្លងទៅហើយ ក៏ស្ដីអញយូរហើយដដែលដដែលដដែលដដែលប៉ុន្តែពិតពាក្យលឺហ្នឹងណាវាអត់មានពាក្យដដែលស្អីទេអាពាក្យដែលលឺមុនហ្នឹងវាអលត់បាត់ហើយអស់ហើយតែយើងចងទុកយើងចងទុកថាគាត់ស្ដីអញថាគាត់ស្ដីអញគាត់ថាឲ្យអញអញវាបង្កើតអញនឹងស្អីស្អីទី1អន់ចិត្តនឹងគាត់ផងទី2អន់ចិត្តនឹងខ្លួនឯងថាអញនឹងវាអញ្ចេះវាអញ្ចោះ នឹងវានៅតែរឿងចងចិត្តខ្លួនឯងដដែលគាត់ជាកតាខាងក្រៅក៏ប៉ុន្តែចិត្តយើងប្រកបដោយមោហៈនេះវាចងខាងក្នុង ធ្វើឲ្យយើងកើតកើតទុក្ខដូចស្មាននិយាយរឿងនាងរាជុមេលាចឹងដែល ដែលចវាយស្រីនោះជេរស្ដីជេរស្ដីមិនធំតែជេរស្ដីវាយទៀតណាមកធ្លាប់និយាយណារឿងហ្នឹងរាជុមេលានាងធ្វើអីក៏មិនត្រូវដែរ ធ្វើល្អមិនក៏ត្រូវដែរវ័យសិតតែទាញសក់យកទៅយកទៅបោចចោលទៅបោកខ្ទប់អញ្ចឹងអីចឹងទៅនាងនឹងខឹងពេកកោសក់ឲ្យតងោលបានអីបោចទៀតអញកោសក់ឲ្យតងោលដល់អញ្ចឹងពេលពេលកោសក់ហើយគេនៅតែវាយបានចឹងដល់ឈប់បោចសក់បោកមានអីតបងគាត់អស់ ជួនកាលដុំថ្មដុំដីអីចឹងយកទៅគោះក្បាលចឹងហើយនឹងសម្រាប់ចិត្តពេលខឹងកោសក់ចេញអាពេលខឹងហ្នឹងកោបញ្ជុះហើយណាដល់ពេលវាឈប់ខឹងមកគ្រាទៅ ខ្មាស់គេអាក្បាលតងោយក៏ទៅយកផ្កាយកអីយកមករុំចងហៅថារជុមេលាទៅទ្រាំរហូត នាងចង់ទៅសម្លាប់ខ្លួន ធ្វើជាកដៀតក្អមទឹកទៅដងទឹកប៉ុន្តែគំនិតហ្នឹងទៅឡើងលើ ដើមឈើដើម្បីលោតទម្លាក់សម្រាប់ខ្លួនទេព្រះសម្មាសម្ពុទ្ធព្រះអង្គដឹងរឿងមុនព្រះអង្គទៅគង់ក្រោមដើមឈើហ្នឹងឡើងបាន មកកណាត់ក៏លេចមកក្រោមឃើញព្រះអង្គក៏ចុះមកព្រះអង្គពយល់ដល់ពយល់ឲ្យដឹងរឿងហេតុផលពិតហ្នឹង ទីមួយវាមានកម្មពីវិរិយនិងគ្លៀផងកាលពីមុននាងហ្នឹងធ្លាប់ ជាចវាយស្រី របស់តកែរហងៃហ្នឹង ហ្នឹងហើយវ័យធ្វើបាបគេដល់កូនឈ្នួលហ្នឹង បានធ្វើបន់អីល្អពេកគេប្រាថ្នាថាជាតិណាមួយឲ្យបានធ្វើជាវាយត្រួតក្បាលនាងឯងម្ដងអញ្ចឹងសង្សារវត្ត ជុំចោះជុំឡើងជុំចោះជុំឡើងវិលវិលវិលវិលមកដល់អាទៅហ្នឹងជួបគ្នាហ្នឹងធ្វើអីត្រូវចិត្តសោះនាងរនឹកអីមិនឃើញឃើញទេដោះស្រាយមិនចេញចង់ទៅសម្លាប់ខ្លួនទីមួយនាងបាន ស្ដាប់រឿងហ្នឹងថាអវាមានហេតុអញ្ចឹងឃើញទេ ទី2បាន ស្ដាប់សច្ចធម៌ដែលព្រះអង្គប្រកាសថា គ្រប់យ៉ាងវាកើតទាល់តែមានហេតុណាចឹងនាងស្គាល់ហេតុច្បាស់ណាស់ថាតើពាក្យសម្ដីរបស់ នាងនោះជេរស្ដីមកហ្នឹងវាកើតពីចិត្តអីច្បាស់យល់បដិច្ចសមុបាទយល់ទៅនឹងកើតពីអកុសលចិត្តចឹងនាងមិនអាចទៅសុំភាពផ្អែមល្ហែមពីចវាយស្រីនឹងបានទេ ដោយសារអីភាពផ្អែមល្ហែមរបស់ចវាយស្រីនោះមិនមានសម្រាប់ផ្ដល់ឲ្យ នាងទេ តែនាងមានសម្រាប់ផ្ដល់ឲ្យអ្នកផ្សេងអាបន្ទប់មួយសម្រាប់ផ្ដល់ឲ្យនាងវាអត់មានអ្នកខ្លះឃើញយើងខឹងហ្មងតែមិនមែនបាននេះតែគាត់ខឹងតែរហូតទេគាត់ជួប sweet របស់គាត់នោះគាត់ sweet ដែរតាតែអាបន្ទប់មួយស្តុកសម្រាប់យើងហ្នឹងវា empty ហ្មងតែទេចេះហ្មងដល់គាត់ជួបដល់គាត់ជួបបើគាត់ជួបជេជួបជេគ្រប់តែមុខមានអាណានៅចិត្តទេមែនទេ ណាប៉ុន្តែអាបន្ទប់មួយសម្រាប់យើងហ្នឹងតទេណាវាអត់មានទៅច្បាច់មិនក៏អត់ចេញណាបន្ទប់មួយសម្រាប់យើងហ្នឹងវាអត់មាន តែគាត់មានសម្រាប់អ្នកផ្សេងណានៅពេលដែលនាងឈប់ត្រូវការសេចក្តីផ្អែមល្ហែមពីតកែស្រីសួរតែចិត្តនាងមិនឃើញណាពីមុននាងវាកើតទុកណាយើងថាគេអ្នកធ្វើទុកឲ្យសរុបមកព្រះអង្គថាសេចក្តីទុកកើតព្រោះតណ្ហា តណ្ហាមានន័យថាយើងចង់ដូរចំនួនមិនក៏និយាយពាក្យហ្នឹងដាក់អញមិនក៏និយាយពាក្យផ្សេងឃើញទេនៅពេលដែលលើពាក្យអាក្រក់មកយើងចង់បានពាក្យផ្សេងតែបើសិនជាពាក្យហ្នឹងវាមកពាក្យស្ដីពាក្យបន្ទោសហ្នឹងវាមកទទួលវាវាភ្ញៀវរបស់តិចហើយយល់ថាអកុសលវិបាក ដែលវាត្រូវលឺចឹងនៅធ្វើចិត្តដែលស្ងប់ល្អដូចទឹកថ្លាចឹង ធ្វើឲ្យយើងធ្វើសកម្មភាព ពាក្យនិយាយពាក្យអីរបស់យើងហ្នឹងវាអត់ចងដល់គំនុំហើយជួនកាលយើងអត់ដែរជេរតយើងអត់ដែរអីទេប៉ុន្តែវាយើងចងពេកចងចិត្តយើងពេកយើងអត់និយាយតមែនប៉ុន្តែអាការមិនតរបស់យើងហ្នឹងវាអាចបង្កប់ដល់ការខឹងក្រោធរនងរណាងអីចឹងណាឥឡូវដល់សំណួរញោមក្រោយថាចុះ យើងនិយាយតែរឿងត្រឹមត្រូវប៉ុន្តែគេថាយើងខុសហើយយើងក៏ដើរចេញ ទៅគេនៅយើងថាយើងខុសទៀតយើងខុសអត់យើងខុសដើរចេញហ្នឹងហើយអឺ it depend រឿងទាំងឡាយមិនមែនថានៅត្រូវឬក៏ដើរចេញត្រូវទេវាអាស្រ័យទៅលើស្ថានភាពទូយ៉ាងដូចព្រះសម្មាសម្ពុទ្ធចឹងមនុស្សខ្លះពេលនិយាយស្ដាប់បានព្រះអង្គដើរចេញទៅតា ឧទាហរណ៍ដូចអឺរឿងពិខក32ប៉ុន្តែមុននឹងព្រះអង្គដើរចេញមិនមែនដើរចេញភ្លាមទេមិនមែនដើរចេញងោទេព្រះអង្គបានទូនមានរហូត3ដងឃើញណា3ដងហើយគេនៅតែអត់គេអត់ស្ដាប់ព្រះអង្គមុនចេញទៅព្រោះព្រះអង្គយល់ហេតុវិខទាំងអស់ហ្នឹងអាស្រ័យព្រះអង្គធាត់ធាត់ បានអីឆាន់ស្រាប់ស្រាប់គេជ្រះថ្លាព្រះអង្គហ៎តែចឹងទៅព្រះអង្គថាអដោយសារតែយើងហាន់ច្រើនពេកឆាន់ទៅវាធាត់ធាត់ទៅឥឡូវមានកម្លាំងឆ្លោះគ្នានិយាយស្ដាប់ហ្នឹងហើយហើយហើយដល់ពេល លើកទី3គេថាម៉េចព្រះអង្គផ្ដាំតាមព្រះអនន្តថាសមគ្គាសមគ្គីសមគ្គាសមគ្គីតអឺអី តបោសុខោការសាមគ្គីគ្នា រវាងបពួកឬក៏ក្រុមសង្ឃនាំមកនៅសេចក្តីសុខដល់ផ្ដាំផ្ញើពាក្យហ្នឹងដឹងចុងក្រោយគេថាម៉េចសូមព្រះអង្គគង់ឲ្យស្ងៀមទុកឲ្យពួកកណាលេងគ្នាឲ្យដឹងដៃម្ដងសូមព្រះអង្គខ្វល់ខ្វាយតិចចុះកុំខ្វល់មួយពួកយើងហើយឆ្លោះគ្នាមើលមកខាង500មកខាង500វិខសម័យព្រះអង្គគង់នៅផងណា អូវាមាន Facebook ឥឡូវល្បីងាប់ហ្នឹងហើយដល់ពេលព្រះអង្គមុនចេញចេញក្នុងភាសាទៀតទៅនៅមួយសัตว์ព្រៃឃើញកនូក្នុងពហិគិគូ មាន តម្រៃមានស្វាហ្នឹងហើយរឿងហ្នឹងហើយព្រះអង្គគង់នៅហ្នឹងសบายមួយសัตว์ចឹងទៅដល់ពេលបិណ្ឌបាតព្រះអង្គមកបិណ្ឌបាតទៅណែដល់ប្រសក់គេទៅវត្តអត់ឃើញព្រះអង្គហ៎គឺព្រះអង្គមុនទៅណា ថាព្រះអង្គទៅព្រៃហើយមិនបានព្រះអង្គទៅថាមកពីពខឆ្លោះគ្នាអត់ត្រូវគ្នាបានគេថាអូឈប់ឲ្យចង្ហាន់លោកឆាន់ហើយស្ដាច់ចេញបជាហ្មងណាហ៊ានដាក់បាតអត់បានចេញបជាណាចង់ដាក់បាតអត់បានព្រោះលោកអស់ហ្នឹងឆ្លោះគ្នា ធ្វើឲ្យព្រះអង្គទៅព្រៃបាត់អញ្ចឹងមានពេលខ្លះ ការដើរចេញមិនមែនសុទ្ធតែត្រឹមត្រូវឬក៏ខុសទេវា depends នៅលើស្ថានភាព ហ្នឹងហើយបើនៅនិយាយអត់កើតផងនៅតែអីឃើញទេប៉ុន្តែមួយទៀតបើយើងចេញដល់របៀបងងក់អានឹងអានឹងរឿងរបស់យើងហ្នឹងហ្នឹងហើយហ្នឹងពួកយើងងងក់បើយើងចេញដោយមានបញ្ហាហ្នឹងហើយដោយមានគោលការណ៍ដូចខ្ញុំទូកណាអញ្ចឹងថាបើទូទូគុំពួកខ្ញុំណាពួកខ្ញុំណាលើកឃើញថាបើខ្ញុំនិយាយខ្ញុំវែកញែកច្រើន ហ្នឹងហើយរឿងចុះបន្តថារឿងអ្វីអ្វីមុននឹងខ្ញុំបណ្ដាធ្វើខ្ញុំបាននិយាយមុនខ្លះដែរដល់និយាយហើយគេមិនស្ដាប់គេនៅតែចេះគេនៅតែចុះបើនិយាយចាំគឺថាចង់មកថតអីខ្ញុំនិយាយនឹងយូរដល់អីអីអូដល់អញ្ចឹងទៅដូចខ្ញុំថាមុននឹងខ្ញុំចេញ ដោយតែគុណថាចេះថាបើចេញទៅ បើយើងចេញអត់មានបញ្ហាហ្នឹងយើងខកយើងដូចថាជួនកាលយើងចេញទៅចេញដោយកំហឹងជួនកាលយើងចេញដែរគឺខ្ញុំ គ្មានកំហឹងទេនិយាយត្រង់មកអត់កំហឹងទេបើគេថាយើងខុសមានតែដើរចេញសិនទុកឲ្យគេរងាប់ អានឹងគេថាដកអេបកក្រោយជាត្រោយសុភមង្គលហ្នឹងអត់ទេនិគុណខ្ញុំមិនថាអញ្ចេះមិនថាដល់ត្រើបកត្រោយដល់សុភមង្គលព្រោះខ្ញុំអញ្ចេះពេកខ្ញុំគិតថាអញ្ចេះព្រោះខ្ញុំតាំងចិត្តពីចេញពីអពតមកខ្ញុំទៅជួបអ្នកដែលសម្លាប់ឪពុកម្ដាយខ្ញុំហើយខ្ញុំទៅដល់មុខផ្ទះគេខ្ញុំថាខ្ញុំស្ពាយអឹមសេងម្ដងទៅដែរប្រហែលម៉ងហ្នឹងឯទុសៀខ្ញុំទៅហ្នឹងគឺថាខ្ញុំលេងវិញពិតខ្ញុំកណា ថាទៅដល់ស្រុកគេហើយខ្ញុំចេញចេញរួចអត់ ខ្ញុំចេញអត់រួចទេមកភូមិនោះច្បាស់ត្បងប្អូនកូនចៅគេដាក់វិញហើយដល់ម្ល៉េះហើយដល់ផ្ទះតានោះសេវតានោះដឹងមិនមានមានចិត្តមានថាតានោះគាត់ចេះគាត់កាប់មន់ស្ងោឲ្យហូបទៅហើយគាត់ប្រាប់ថាណែបើចង់ទៅយកទៀតអើហែងនាំទៅវិញទៀតដល់អញ្ចឹងចិត្តខ្ញុំកណាត់ដឹងមានពីណាមកថាពីរងាប់ដោយមិនចង់ពីតាំងពីនំមកថាខ្ញុំឈប់ហ្មងដូចថាក្នុងចិត្តហ្នឹងចាប់ចាប់ដៃកាន់ជាព្រាភ្លាមប៉ັບ នឹកឃើញមកថាអញ្ចឹងឈប់ក៏គាត់ថាអញ្ចឹងក៏ខ្ញុំថាចាំពេលណាខ្ញុំមានពេលបាទខ្ញុំទៅយកទៀតឪពុកខ្ញុំក៏ប៉ុន្តែពីសម័យនោះសម័យខ្លាំងណាស់គ្មានអ្នកណាហ៊ានចូលទៅដល់ទេដីខ្មែរក្រមតាំងនោះខ្ញុំក៏ខ្ញុំក៏ថាអើវាថាយើងធ្វើតាមបុណ្យតាមពេលវេលាទៅពេលវេលាណាយើងធ្វើបានយើងធ្វើទៅពេលវេលាណាយើងធ្វើមិនបានក៏ហិចទៅ ចឹងហើយបានខ្ញុំចង់សួរដឹកគុណនឹងព្រោះខ្ញុំមានរឿងរឿងថាខ្ញុំមិនទៅចិត្តខ្ញុំមិនទៅអីពីដើមហ្នឹងវាវាគេថាខ្ញុំខុសចឹងហើយបានខ្ញុំចង់សួរតើឲ្យដឹកគុណឆ្លើយព្រោះខ្ញុំសំណួរហ្នឹងខ្ញុំមានមូលហេតុណាឥឡូវខ្ញុំចាំស្ដាប់ដឹកគុណវិញអឺហ្នឹងហើយវាអាស្រ័យទៅលើរឿងហើយនឹងកលៈទេសៈអឺ បើយើងនៅវាកាន់តែឆេះនៅទៅអីមែនទេចឹងដកមួយជំហានជាត្រើយសុភមង្គលហ្នឹងហើយអឺគណៈថាការដកហ្នឹងយើងមិនមែនដកដោយកំហឹងមិនមែនដោយការងងក់មិនមែនចង់ឲ្យគេនឹងវាឈឺចាប់អីទេព្រោះមានពេលហ្នឹងយើងឃើញភ្លើងកំពុងតែឆេះហើយបើយើងចូលទៅទៀតវាលាកអញ្ចឹងយើងគ្រាន់តែដកមកពេលសិនទៅពេលណាតិចយើង ថ្ងៃក្រោយទៅយើងមានតំណែងតំណងអីវិញធម្មតាអញ្ចឹងទៅអត់អីទេហ្នឹងហើយរឿងគេថាវាមិនចប់ទេហ្នឹងហើយអឺអាត្មាទំតែងកណាបមួយផុសដាក់មិនថា គេថាព្រោះតែគេមានមាត់មែនទេដល់ពេលគេហត់នឹងឈប់ថា យើងលឺព្រោះនៅមានសតាអ្នកតិចនេះអ្នកមានបញ្ញាគុំយល់បាន ហ្នឹងតែតិចនេះដុតអស់លេងលឺហ្នឹងហើយហ្នឹងហើយអញ្ចឹងវាវាមិនអាចថាត្រូវតែចេញឬក៏ត្រូវតែនៅទេវាអាស្រ័យលើរឿងហ្នឹងហើយបើយើងគិតថាដកថយមកគ្រាទៅវាធ្វើឲ្យរឿងហ្នឹងប្រសើរឡើងដកទៅ មានអីទេអត់អីទេរឿងគេថាយើង ចាញ់ថាយើងអីអានឹងរឿងគេថាប៉ុន្តែពិសេសបំណងល្អរបស់យើងហ្នឹងហើយ ដល់រឿងដកថយរឿងរឿងអីរឿងរឿងចចកហើយនឹងស្អីអឺរាជសីហើយនឹងជ្រូកព្រៃនោះនឹងនិយាយរឿងហ្នឹងបន្តិចព្រោះមនុស្សឲ្យតែឃើញគេអត់តឬក៏គេដកថយជាថាគេនឹងខ្សោយហ្នឹងហើយសឹងសៃហៈសត្វសៃហៈណារាជសីហ្នឹងគេទៅផឹកទឹកដល់ផឹកទឹកទៅគាត់ជូនវាផឹកហើយត្រូវដើរចេញ ដល់ដើរចេញទៅអាចចកអឺជ្រូកព្រៃហ្នឹងគេដើរចូលមកដល់ដើរចូលមកឃើញឃើញរាជសីដើរចេញគេគិតថារាជសីខ្លាចគេហ៎ដល់គេសួរលបងរាជសីយើងប្រយុទ្ធគ្នាហីហើយរាជសីគិតក្នុងចិត្តអាមិនដឹងងាប់នេះវិញហា ហើយបានរាជសីថាអើហើយចង់ប្រយុទ្ធម៉េចប៉ុន្តែដូចថាប៉ុនវាមិនតាន់ត្រូវងំទេយើងប្រយុទ្ធគ្នាឲ្យដឹងឈ្នះចាញ់ម្ដងឲ្យដឹងពីណាខ្លាំងបើគេគិតឃើញហីបើប្រយុទ្ធស្ងាត់ស្ងាត់កើតអញទៅហៅញាតមិត្តអញឲ្យដឹងហ្នឹងហើយឥឡូវយើងមកអាទិត្យក្រោយចាំប្រយុទ្ធគ្នាដល់ពេលអញ្ចឹងទៅ ទៅប្រាប់មិត្តភ័ក្ដិគេគេម្នាក់ម្នាក់គេគេស្ដីបន្ទោសយីមិនក៏ល្ងងមិនដឹងងាប់អញ្ចឹងទៅច្បាំងជាមួយពីណាមច្បាំងចង់ច្បាំងជាមួយរាជសីហ អត់ដឹងកម្លាំងរាជសីយ៉ាងម៉េចទេដូចមួយម៉ាត់គឺថាអញ្ចឹងម៉ាត់គឺថាភ័យហ្មងហើយដល់ភ័យរាជសីជាសត្វចូលចិត្តស្អាតក្លិនក៏ស្អាតអីក៏ស្អាតអញ្ចឹងទៅគេបញ្ចេះថាអើបើឯងមិនចង់ងាប់ទេ ចាប់ពីថ្ងៃហ្នឹងទៅចូលទៅដេកពនាលក្នុងប្រគួនអាចមនុស្សទៅនឹងប្រគួនអាចពីដើមមិនមិនដូចអនាម័យដូចយើងណាដាក់អំលងធំធំមក ហ្នឹងហើយហើយចូលទៅដេកពនីលអញ្ចឹងយកមកហាលថ្ងៃដេកពនីលហើយហាលថ្ងៃ7ថ្ងៃឡុងក្រោះខ្មឹកប៉ុណ្ណាណៃសិតតែអាចណាហើយនៅពេលច្បាំងគ្នាណែឯងទៅឈរលើខ្យល់ហ្នឹងហើយដល់ពេលណាត់ប្រកួតគ្នាក៏នៅប្រហែល50ម៉ែត្រនៅពីលើខ្យល់អាក្លិនវាមកនោះរេជស័យដឹងទៅអានេះ លេងល្បិចសិតតែអាចពេញទៅខ្លួនរាជសីក៏ដើរចេញទៅហើយតែឈ្នះចុះអាចជ្រូកព្រៃនោះក៏យល់ថាខ្លួនឯងខ្លាំងទៀតតាមពិតដូចអាចសោះហ្នឹងដូចអ្នកខ្លះហ្នឹងយកតែអាកំហឹងយកតែអារឿងច្រឡោតយកតែស្អីស្អីទៅស្រុកសង្កត់គេគេខ្ជិលតខ្ជិលអីហ្នឹងថាគេស្អី តួអាចដែលព្រះអង្គចង់បញ្យល់កន្លែងហ្នឹងគឺតួអកុសលតួបាបតួអកុសលអញ្ចឹងអ្នកប្រាជ្ញទាំងឡាយអ្នកសប្បុរសទាំងឡាយដែលលោកស្ងប់រងំលោកមិនចង់ប្រឡាក់ហ្នឹងហើយវាមានអីទេអានោះព្រះអង្គលើកគណព្រាបថាតួអាចដែលជ្រូកពាក់ហ្នឹងគឺតួបាបអកុសលតួឆេវឆាវតួក្រោតតួខឹងរបស់មនុស្សដែលឆេវឆាវនឹងឯងនឹងតួកិលេសនឹងឯង ប៊ុនស៊ីមអឺសំណួរទី1តើបុគ្គលិកលក្ខណៈអតចរិតហើយនឹងចិត្តមានតំណែងតំណងគ្នាយ៉ាងដូចម្ដេចតើមានលក្ខណៈខុសគ្នាយ៉ាងណាបុគ្គលិកលក្ខណៈយើងជាប្រើពាក្យអឺคล้ายទៅទេ ពួកខ្មែរយើងយើងប្រើពាក្យคล้ายពីតម្រង់ធាតុដើមរបស់ធម្មជាតិណាសម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សនឹងយ៉ាងម៉េចយ៉ាងម៉េច ផ្ទាល់ផ្ទាល់ខ្លួន individually អត្តចរិតនឹងដូចជា characteristic របស់បុគ្គលម្នាក់ម្នាក់ទំនាក់ទំនងយ៉ាងម៉េចបើយើងយកធម៌មកនិយាយបានឆាប់ជាប់ហ្នឹងហើយបើយើងនិយាយពីបុគ្គលិកលក្ខណៈរបស់បុគ្គលម្នាក់ម្នាក់ទៅតាមអធិស្ស្រ័យ ហ្នឹងនឹងសម្គាល់ទៅលើ កាយប្រយោគនិងបច្ចេយប្រយោគយ៉ាងដូចជាទម្លាប់ក្នុងការធ្វើអីទម្លាប់នៃការនិយាយអីហើយដល់ទៅអតចរិតអតចរិតនឹងយើងផ្សំពាក្យទៀតតាមពិតអតនឹងផ្សេងចរិតនឹងផ្សេងប៉ុន្តែយើងជាយកមកច្បល់គ្នាអញ្ចឹងហើយបានធ្វើឲ្យយើងយល់អត់ច្បាស់ទាំងអស់ពាក្យទាំងអស់ហ្នឹងធ្វើយើងយល់អត់ច្បាស់ទាំងអស់យល់ទៅដល់សភាវៈហ្នឹងអត់ច្បាស់ទាំងអស់ ហ្នឹងហើយចរិតចរិតដើមនោះវាមាន6មានតោសចរិតទៅមានរាគចរិតទៅមានសទ្ធាចរិតទៅបញ្ញាចរិតទៅឬក៏ញាណចរិតឬមោហចរិតចរិតៈនឹងគឺការប្រព្រឹត្តទៅនៃចិត្តនឹងវាសម្បូរដោយអីហ្នឹងហៅថាចរិតប៉ុន្តែយើងតែនិយាយពីចរិតយើងយើងគិតពីស្អីដែលយើងមើលឃើញសម្គាល់បានប៉ុន្តែពិតចរិតអត់ទេវាមកពីក្នុងឯង ហ្នឹងមានតំណាក់តំណងញ៉ាំ ដូចម្ដេចខ្លះហ្នឹងហើយសំណួរទី2មនោសញ្ចេតនាមនោសញ្ចេតនាដូចគ្នាចឹងដែរយើងយកមកប្រើសំដៅដល់ emotion ដូចរបៀបអាចិត្តដែលវាជំពាក់វៈវិនគ្នាវាមាន romantic វាមានអានដែតដងសំណោះសំណោកអីយើងហៅមនោសញ្ចេតនាប៉ុន្តែ បើនិយាយនៅក្នុងមនោសញ្ចេតនាតាមសភាវៈធម៌ក្នុងន័យផ្សេងហ្នឹងហើយហើយមិនដឹងថាចង់ បានឲ្យអាត្មាបកតាមមនុស្សប្រើឬក៏តាមន័យធម៌អញ្ចឹងណាហើយទី3ពាក្យថាសន្តាន មានន័យយ៉ាងណាសន្តានហ្នឹងយើងយើងជាប្រើក្នុងន័យរបស់យើងគិតទៀតណាយកអានេះសន្តានអាក្រក់ណាស់អានេះសន្តានចិត្តល្អណាស់យើងអ្នក ថាទៀតហើយនឹងសន្តាននឹងស្អីច្រឡំបល់គ្នាហ្នឹង ប៉ុន្តែសន្តាននៅក្នុងន័យធម៌ជាតំណតំណនៃនាមធម៌ដែលវាកើតមកគណៈមកគណៈមកគណៈសន្តានៈប្រែតំណណាដូចចិត្តមួយកើតឡើងរលត់ទៅហើយវាកើតចិត្តមួយទៀតបន្តបន្តបន្តបន្តបន្តហៅថាសន្តានៈសន្តានសន្តានសន្តានៈហ្នឹងហើយសន្តានមានន័យមានលក្ខណៈខុសពីចិត្តមិនអញ្ចឹងមកថាបើយកពាក្យទាំងអស់ហ្នឹងមកវិនិច្ឆ័យពីណាក៏វិនិច្ឆ័យអត់ច្បាស់ដែរ អញ្ចឹងដើម្បីឲ្យច្បាស់ទល់ទៅរៀនពីអាដើមមកវិញទៅរៀនពីអាដើមមកវិញព្រោះព្រោះពាក្យទាំងអស់នេះដូចដូចអា furniture ដែលដែលគេយកមកធ្វើគ្រឿងបង្គុំហើយគ្រឿងបង្គុំហើយជាងកាលយកមកកិនចូលគ្នាហើយឈៀបឈើវាចូលគ្នាបបាហែកណាណាណៃណាណៃតាមការសម្គាល់ណាប៉ុន្តែបើសិនជាយើងទៅរៀនពីអារឹសដើមរបស់វាមកវិញណាដូច មនោសញ្ចេតនាក្នុងន័យដើមហ្មងឯសន្តានហ្នឹងន័យដើមវាល្មិចចិត្តនៃដើមវាល្មិចអាហ្នឹងមិនសំណុកហើយនៅក្នុងចិត្តវិទ្យាគេថាមុខងាររបស់ចិត្តមាន3គឺតម្រង់ទិសណែនាំរុញច្រានតែតម្រង់កែតម្រូវអំពើជាអ្នកចិត្តវិទ្យាគ្មានស្គាល់ចិត្តទេចិត្តឯណាទៅតម្រង់ទិស ហើយចិត្តឯណាទៅតម្រូវអំពើវាគ្មានទេចិត្តហ្នឹងចិត្តមានតួនាទីតែមួយដឹងតែប៉ុណ្ណឹងវិជាណអ្នកលក្ខណังតម្រង់ទិសខុសត្រូវលើបញ្ញា ទេ គឺវាមាន function របស់វាផ្សេងផ្សេងទៀតនោះអាចងចាំរឿងនោះសញ្ញាទេនោះអាត្រេះរឿងរឿងអីអីអានឹងវិតកៈទេវាមានវាមាន function របស់វាផ្សេងផ្សេងគ្នាអញ្ចឹងពួកចិត្តវិទ្យាអត់ដឹងទេអាហ្នឹងហ៎ហើយតើត្រឹមត្រឹមឬទេគ្មានត្រូវទេ សំណួរទី5នៅក្នុងចិត្តវិទ្យាបានឲ្យនិយមន័យរូបារម្មណ៍ថាជា imagination ហ្នឹងឯងដែលមិនយល់ពាក្យរូបារម្មណ៍រូបារម្មណ៍គឺ visible object not imagination imagination is kind of mind is kind of consciousness ឃើញមានតែ mind ទេមានតែ consciousness ទេ ដែលវា create រឿងរ៉ាវទៅជាក្តីសម័យបានប៉ុន្តែ រូបារម្មណ៍គឺជា object រូបារម្មណ៍គឺជា object ជា visible object អារម្មណ៍មាន6រូបារម្មណ៍ is one kind of object ណារូបារម្មណ៍សម្រាប់តែឃើញមកមុខគាត់ជា object វាមិនមែនតួឃើញទេតែជារបស់ដែលត្រូវគេឃើញជា visible object being seen by eye consciousness ចឹង visible object is being seen by eyes consciousness រូបារម្មណ៍ហ្នឹងគឺជាអារម្មណ៍ដែល ត្រូវបានឃើញដោយចក្ខុវិញ្ញាណជាដើមចក្ខុវិរវិថីចិត្តហ្នឹងហើយអាចអាចគេនិយាយក្នុងភាសាអង់គ្លេសត្រូវតែយើងបកមកខ្មែរអត់ត្រូវ អាចអញ្ចឹងអាមាមិនថាអ្នកចិត្តវិទ្យាថាកន្លែងនឹងខុសទេអាចមកពីខ្មែរយើងបកមកខ្មែរអត់ត្រូវហ្នឹងហើយដូច្នេះបើយើង និយាយពាក្យថារូបារម្មណ៍វាមានតែ object មួយឯងគឺជា visible object ដែលត្រូវឃើញដោយចក្ខុវិញ្ញាណឬក៏ចក្ខុទ្វេរវិថីចិត្ត រីឯ imagination is not object imagination is the mind's activity គឺជាសកម្មភាពរបស់ចិត្តដែលវាកំពុងតែនឹកសម័យរឿងអីមួយ ជា imagination ជាក្តីសម័យហើយស្អីដែលជា object របស់ imagination គឺ Dhamma គឺជាធម៌ទាំងឡាយដែលក្រៅពីអារម្មណ៍5ក្រៅពីពី visible object ក្រៅពី audible object ក្រៅពីក្លិនក្រៅពីរសជាតិក្រៅពី tangible object ស្អីដែលយើងប៉ះបានឧទាហរណ៍ដូចយើងនឹកឥឡូវយើងនឹកទៅណានឹកទៅសម័យពលពត it is imagination ក្តីសម័យមួយ ទៅអនាគតរឿងអីមួយហើយស្អីដែលយើងកំពុងតែនឹកឃើញហ្នឹងគឺជា object ដែរនឹងហើយរូបារម្មណ៍មានអត្តន័យយ៉ាងដូចម្ដេចហ្នឹងដូចនិយាយយ៉ាងរូបៈនិងអារម្មណៈឃើញទេរូបៈរូបៈនិងអារម្មណ៍ទៅជារូបារម្មណ៍អញ្ចឹងអារម្មណ៍វាមាន6ទាំងអស់រូបារម្មណ៍វាជាជា object being sin ដែលត្រូវរបស់ដតីឃើញវាហើយដល់ audible object សំឡេងជា voice ឬក៏ sound it is being heard វាមិនឮទេក៏ប៉ុន្តែវាត្រូវបានចិត្តឮឮវាជា audible object ឃើញទេហើយតាមជាមកវាជារបស់ដែលចិត្ត ដឹងក្លិនតាមជាខៀនខៀនវិញ្ញាណដឹងក្លិនតាមដាតវាជា object សម្រាប់អឺជីវហាវិញ្ញាណតាមកាយវាជាអារម្មណ៍ឬក៏ជា object របស់កាយវិញ្ញាណហើយនឹងធម្មមេអារម្មណ៍គឺជាអារម្មណ៍របស់ imagination ហ្នឹងជាអារម្មណ៍របស់មโนវិញ្ញាណមโนវិញ្ញាណវាធ្វើការច្រើន not just imagination អឺអាត្មាចង់ឲ្យអ្នករៀនចិត្តវិទ្យាហ្នឹងមករៀនអាចិតមែនតើណារៀនអាចិតមែនតើហើយយកទៅប្រៀបគ្នាហ្មងទៀតទៅបានដឹងថាតើវាយ៉ាងម៉េចដែរ